ឥឡូវខ្ញុំនិយាយសរុបសង្ខេបឲ្យបងប្អូនបានដឹងតែម្ដងទៅបាទក្នុងនាមជា fan Man U កាប់មុខតែម្ដង បាទនិយាយនិយាយកំយំហ៎អត់យំទេបាទអត់យំទេតាំងគ្រប់ត្របាល់តមកដែរយំដោយសារបាល់តទេបាទអឺនេះយកសម្បត្តិបងប្អូននៅកម្ពុជាគាត់ថាបើសិនជាគាត់ជាប្រធានក្លឹបគាត់គាត់ដេញអូលេចោលតែម្ដងបាទហើយដល់ថ្នាក់រយគិនលោកម៉ៃសិស្គាល់រយគិនអត់ស្គាល់បាទណាគេរយគិនកីឡាករមែនយូបាទស្មានអត់ស្គាល់បាទរយគិនបាទគឺ ក៏គាត់និយាយថាបើសិនជាគាត់មានពេលជាមួយនឹងអូឡេនៅក្នុងកតុបគាត់ក្រួយកអាវចេះបាទហើយគាត់សួរគាត់សួរថាមិនបានចូលចិត្តដាក់ Fred លេងតំណឹងម្ល៉េះគាត់ចង់សួរអញ្ចឹងគាត់គាត់គាត់ឆ្ងល់លើលោកនរុំដែរបើដល់លោកនរុំឃើញមករយៈចុងក្រោយហ្នឹងគឺឃើញគាត់ទាស់ចិត្ត Fred ជាងគេបាទអញ្ចឹងបើថាអានេះមិនហែកគេឲ្យលោកម៉ៃជាតិស្ដាប់ទេបាទក៏មិនហែកគេឲ្យ fan Arsenal ស្ដាប់ទេវារឿងពិតដែលយើងមើលឃើញអស់គ្នាបាទអឺ Fred គឺខ្ញុំអត់ចូលចិត្តគាត់គាត់តាំងពីដើមបាទស្អីកាយសម្បទាទី1គាត់ទូចគាត់អត់ចេះប្រេះបាល់គាត់ប៉ះបាល់នៅស្ទើអ្វីដែលគាត់បានតែមួយគត់គឺល្បឿនបាទល្បឿនអញ្ចឹងកន្លែងដែល Fred លេងគឺជាតំបន់ពេជ្របាទនៅក្នុងកថាក្បួនបាល់ទាត់គឺអ្នកដែលចេញបាល់ចែកទៅគ្រប់ប្រព័ន្ធទាំងអស់មិនចេះតែដេញបាល់នឹងការពារមួយទេបាទចេះដេញបាល់ហើយចេះបាញ់បាល់ចែកបាល់ទៅលើការប្រព័ន្ធ support ទៅប្រយុទ្ធ នឹងចុះការពារពេលបាល់ដាច់មាត់ឬក៏ counter attack របស់គូប្រកួតបាទអញ្ចឹងសួរថា Fred បើស្រីយើងមើលទៅខ្ញុំឃើញថាគាត់ខ្វះខាតច្រើនអញ្ចឹងខ្ញុំចង់ឲ្យកន្លែង Fred នេះលោកអូឡេគិតគូបើមិនជានៅក្នុងក្រុមมันមានកន្លែងណាកីឡាករណាដែលអាចជំនួស Fred បានទិញយកមកដាក់ជំនួស Fred បាទទិញកដាលមួយទៀតបាទត្រូវមានកដាលមួយដែលល្អឥឡូវយើងមើល Casemiro, Luka Modric និង Toni Kroos កដាលល្អទាំង3របស់ Real Madrid យើងមើលបាសេឡូណាមានជំនាន់ហ្សាវីអេនីស្តាយ៉ាយ៉ាតូរ៉េសឺជូបូស្កេគឺគាត់ល្អបាទយើងមើល Chelsea មានកង់តេមានចោជីញ៉ូបាទមានកូវ៉ាស៊ីកយើងមើលអ៊ីតាលីបាទមានចោជីញ៉ូមានអីគឺគាត់អ្នកលេងកណ្ដាលដែលល្អជួយឲ្យក្លឹបលើកមានតែកណ្ដាលឃើញ Bruno Pogba អីសកណ្ដាលពួកគាត់លេងពួកគាត់លេងមួយយុទ្ធលើបើរឿង Pogba កែថាស្បីតែខ្ញុំក៏ក៏ក៏ក៏គិតពី Pogba ដែរថាពេលខ្លះគាត់លេងគឺគាត់លេងតាមអារម្មណ៍កែថាចរិតគាត់រៀងអឺបន្តិច ថ្ងៃខ្លះគ្រូអំបុកស្ដីឲ្យឬគាត់មិនត្រូវចិត្តទៅផុកបាគាត់រៀងក្លុកក្នុងក្រុមអីចឹងទៅបាទហើយបើរឿងតម្រងវិញអឺទៀតហ៎4 2 3 1រ៉ូដូអាយុ36ឆ្នាំហើយបាទឲ្យគាត់ទៅលេងម្នាក់ឯងនៅប្រយុទ្ធខាងលើទៀត Greenwood បាទគាត់លេងខាងស្ដាំ Greenwood គាត់រៀងកំណាញ់បាល់ទៀតឆ្វេងដាក់អត់ជាប់ទេ បាទជូន Sancho បាទជូនអីចឹងទៅអឺ កដាលប្រយុទ្ធ4231 Rashford អឺជាស្រ័យបាទ Bruno អីចឹងទៅដល់ពេលអញ្ចឹងកីឡាករទាំង11នាក់ដែលគាត់លេងចាប់ពីតំបន់កណ្ដាលទៅគាត់ដាក់អត់ជាប់លាប់ទេបើការពារគ្រាន់ជាប់លាប់មានប៊ីសាកាមានលូកសមានម៉ាខ្វៃអឺមានលីណាឡុកឥឡូវមានបារ៉ាន់បារ៉ាន់មកអត់បានលេងជាប់លាប់ទៀតបើជូនរបួសជូនអីចឹងទៅហើយដល់ពេលប្រយុទ្ធលើដាក់រ៉ូដូម្នាក់ឯងដែលអាយុ36ឆ្នាំទៅលេងអីជាមួយនឹងខ្សែការពារគេកើតមិនដូចចំនួនគាត់30ឆ្នាំ31គាត់សុទ្ធសុទ្ធគេហៅថា សុទ្ធចង់ផ្ទុះសំណាញ់បាទសុទ្ធចង់ផ្ទុះបាល់ហ្នឹងដាក់បានតែដល់ពេលឥឡូវ36ទៅដាក់អីកើតបាទហើយបើមើលការពារខាងក្រោមរ៉ូណូពីមុនគាត់បង្កើតឱកាសដើម្បីសុទ្ធខ្លួនឯងបាទតែឥឡូវគឺគាត់រងចាំឱកាសដើម្បីសុទ្ធរងចាំឱកាសបាទត្រូវបាទដល់ពេលខ្សែការពារយើងមើល Mark Hoyer ដែលបងប្អូនហៅថាឃ្លោកបាទពិតជាមិនគួរទិញ Mark Hoyer ក្នុងតម្លៃ80លានមកទេបាទហើយអូឡេដាក់ធ្វើប្រធានក្រុមទៀត និយាយពី Mark Hoyer វិញខ្ញុំមិនបាច់ចាំប្រាប់បងប្អូនឲ្យអស់អាចអស់នោមទេគឺ Mark Hoyer បងប្អូនដឹងហើយថាគាត់ខ្វះខាតគេខ្លះគឺគាត់ពិតជាមិនទាន់ល្អនៅក្នុងតំបន់ការពារកណ្ដាលរបស់ Man U ទេដែលធ្វើឲ្យគូប្រកួតក្រុមណាក៏ដោយឲ្យតប៉ះ Man U កម្រ clean sheet ណាគឺត្រូវតែមានក្របសុទ្ធ Man U បាទនិយាយចំតម្រង់ក៏មិនទាន់ល្អកីឡាករក៏មិនទាន់ជាក់លាក់កីឡាករនៅក្នុងក្រុមក៏អូឡេមិនទាន់ប្រើត្រូវសរុបមក Man U គឺ លេងដោយមិនទាន់មានភាពជាក់លាក់អានឹងក្រុមខ្ញុំលេខ6បាទលេង Champion League ឃើញជើងឯក3ដល់10ដងឃើញកីឡាករអេឬសូលោករួមថាបើបើអាចគាត់ចង់ស្លាប់នៅក្នុងឆ្នាំ2013អាហ្នឹងយ៉ាងម៉េចដែរទេបាទមិនមែនចង់ស្លាប់យក13ទេស្ដាយច្បាស់ស្ដាយច្បាស់ខ្ញុំយល់អារម្មណ៍លោកម៉ៃជាតិព្រោះមិនដែរសូវបានពៀនអីគេបាទអញ្ចឹងបើថាបើគិតពីឆ្នាំ86មកសើក៏ចូលដឹកនាំហើយបាទ បាទតែ2086ឆ្នាំ86ហ្នឹងក៏ថាមិនទាន់ឈ្នះអីច្រើនដែរដូចអូឡេឥឡូវឥឡូវហ្នឹងចូលមកប៊ីចាញ់ប៊ីអីសឺហ្នឹងក៏ធ្លាប់ត្រូវបានប៊ីគេនឹងដេញចេញដែរបាទប៉ុន្តែតាំងពីកៅជាងមកយល់តែតាំងពីកៅពីព្រីមៀរលីកបងប្អូនអរគ្នាគឺ Man U ឈ្នះពានគាត់ថាបកកើតព្រីមៀរលីកមក Man U លើកមុនគេបាទលើកមុនគេរហូតដល់ឆ្នាំ2013ហ្នឹងគឺឈ្នះពាន3ដល់10ដងបាទ បាទតាំងពី2013អត់ដែរបានអីតាំងពី2013អត់ដែរបានអីទេអញ្ចឹងសរុបមក fan Man U ដែលគាត់ឧទាហរណ៍ថាគាត់ស្មាតទោសបាទគាត់បានទទួលមរណភាពត្រឹម2013គឺគាត់សំណាងហើយគាត់ឃើញភាពរុងរឿងរបស់ Man U ដែលមិនដែលធ្លាក់ចុះប៉ុន្តែចៃដន្យតែយើងជា fan តាំងពី2000ស្ដើងរហូតមកដល់ឥឡូវគឺយើងធ្លាប់បរិជរាយបាទគេថាឡើងស្រីឡើងអីអីអញ្ចឹងដល់ពេលតាំងពី2013មកចប់បាទស្អីក៏ដែរមានដែរចង់និយាយអញ្ចឹងណាបាទ fan តាំងពី2013មកដល់ឥឡូវគឺគាត់អភ័ព្វផុតហើយខ្ញុំទាយតែម្ដងថា សន្ទុះគ្រប់តរប្រិយមិត្តរបស់ Man U តាំងពី2013មកដល់ឥឡូវគឺធ្លាក់ចុះព្រោះអីគេមើល Man U គេលេងគេអត់គ្រប់តរ Man U ទេគឺគេគ្រប់តរ Man City គ្រប់តរ Chelsea គ្រប់តរ Paris Liverpool Real Madrid Barcelona អញ្ចឹងទៅ Man U អត់ទេអញ្ចឹងបើអ្នកគ្រប់តរណាដែលដូរចិត្តក្នុងឆ្នាំ2013ដូរលេងគ្រប់គ្រងមែនយូបាទគឺគាត់សំឡាងបាទប៉ុន្តែលោកក៏ដូរទៅគ្រប់គ្រងបាយនលីកអីខ្ញុំប្រាប់តិចបាទ អ្នកដែលគ្រប់គ្រង Man U តាំងពី9ជាងមកដល់2013កម្រជា plastic fan បាទបាទបានតែគេគ្រប់គ្រងគឺគេគ្រប់គ្រងអត់ដូចប្រិមិត្តក្រុមខ្លះដែលគាត់គ្រប់គ្រងក្លឹបគាត់ហើយគាត់ដូរមកក្លឹបផ្សេងទេគាត់គ្រប់គ្រងកីឡាករបាទគាត់គ្រប់គ្រងគឺអ្នកគ្រប់គ្រង Man U ពីច្រើនតែ Man U គឺ Man U ហ៎បាទអត់ដូរទេខ្ញុំឃើញកីឡាករ Man U មួយដូច Postco ដែលគាត់គាត់គាត់ទើសចិត្តកីឡាករ Man U ដែរវ៉ាន់ប៊ីសាកាបាទប៊ីសាកាដែរប៊ីសាកាហ្នឹងប៊ីសាកាបាទគឺនិយាយចំគឺគាត់ល្អតែការពារ ល្អតែតែគាត់លេងការពារឲ្យគាត់ល្អប៉ុន្តែ role របស់គាត់នឹងគឺគាត់គឺគាត់ត្រូវចេះប្រយុទ្ធមើល Race Jam មើល Arnold គាត់ចេះឡើងចុះបកាអាកាសអីចឹងទៅបាទមើល Race Jam មើល Arnold មើល Kai Walker បាទអង់គ្លេស3 4នាក់ហ្នឹងត្រូវហើយបាទ3នាក់ Kai Walker Jam បាទ Chivel ហ្នឹងបាទគឺ Chivel គាត់ឆ្វេងទេឥឡូវយើងរាប់ទៅស្ដាំទាំង3 Kai Walker Arnold Race Jam ដែលគាត់អង់គ្លេសដូចគ្នា Bisakan 4បាទបាទ មាន current trip 5មួយទៀតតែនៅ Atletico Madrid ក៏អង់គ្លេសដែរ5ប៉ុន្តែ អ្នកដែល select យកដែលលោក Southgate យកគឺ Trippier អធិស្ឋានបើ Walker Arnold Researcher ហើយអ្នកដែលជាប់គឺច្រើន Walker ដូចស្អី Walker គាត់បានការពារហើយគាត់លេងប្រយុទ្ធបាន Arnold ដូចគ្នាការពារហើយប្រយុទ្ធបានតែ Arnold បើនិយាយពីការពារយើងចាញ់ Walker បន្តិច Researcher បានតែការពារបានប្រយុទ្ធបកកែរំសុទ្ធទៀតហ្នឹងហើយដែលដែលលោក School គឺរិះគន់ Bisaka កន្លែងហ្នឹងបាទតែបើថាការពារគឺ Bisaka ល្អ បាទតែគាត់អត់ចេះប្រយុទ្ធលើអាហ្នឹងមួយបាទអរឆ្លើយខមមិនបងប្អូនតិចបាទឆ្លើយខមមិនបាទឆ្លើយខមមិនតិចបាទខ្ញុំស្អប់កីឡាករ menu លេខ5បាទនិងលេខ11លេខ5ណាគេលេខ5លេខ Maguire បាទលេខ11គឺ Greenwood Greenwood បាទអាក្លោកកាសពីប្រយោជន៍បាទនេះអធិការទូនឹងគាត់និយាយត្រូវបាទបច្ចុប្បន្នបាទគឺ Maguire គេថាអាក្លោកនឹងគឺគាត់លេងការពីប្រយុទ្ធបាទគាត់អូសបាល់ពីក្រោមលេងដល់លើបាទ ស្លាប់នៅស្លាប់អត់ចេះការពារប្រយុទ្ធបាទតែបើកដាលចេះការពារប្រយុទ្ធកដាលចេះការពារប្រយុទ្ធបាទហើយការពារប្រយុទ្ធនឹងនៅខ្មែរមានមួយបាទ MSR យើងតែម្ដងបាទលោកនីរិទ្ធីលោកនីរិទ្ធីបាទការពារប្រយុទ្ធអូនជាតិជួយបញ្យលក្របបាល់ offside របស់វីសាកាបាទតោះឥឡូវដាក់ម៉ៃសៀដាក់បន្តិចបាទកន្លែងហ្នឹងកន្លែងហ្នឹងបើបើអ៊ូបាមីយ៉ាងគាត់សុទ្ធចូលបាទបាទកន្លែងហ្នឹងគឺការប៉ັດឱកាសរបស់អ៊ូបាមីយ៉ាងមុនបាទតែអ៊ូបាមីយ៉ាងគាត់ទប់កន្លក់ទៅទៅឲ្យអឺ សាកាប៊ូគីយ៉ូសាកានៅខាងក្រោមបាទព្រោះថាអ្នកចាំទីរបស់ Watford ក៏ឡើងផុតមកហើយផុតប៊ូគីយ៉ូសាកាប៉ុន្តែនៅសល់ខ្សែការពារ Watford មកទៀតដូចអ្នកចាំទីយើងនៅខាងក្រោមអញ្ចឹងបានអ្នកចាំទីកីឡាកររបស់ Watford នៅក្រោមអ្នកចាំទីហើយនៅក្រោមអ្នកចាំទីហើយមានកីឡាករយើងនៅនៅក្រោមអ្នកចាំទី Watford មួយដែរបានថាដើរតួដូចអ្នកចាំទីយើងបានថាកីឡាករយើងកីឡាកររបស់ អាសនលដែលនៅលើតែម្នាក់របស់ Watford គឺស្មើនឹង offside ស្មើនឹង offside 10នាក់របស់ខាងក្រុម Watford ដូចនៅខាងលើនេះហើយអញ្ចឹងខ្សែការពារគាត់ដើរតួនាទីដូចដូចអ្នកចាំទីអញ្ចឹងបាទបាទប៉ុន្តែបើសិនជាអឺប៊ូគីយ៉ូសាកាគាត់នៅលើអ្នកចាំទីបានថាអត់ offside ទេបាទបាទបាននៅលើអ្នកចាំទីរបស់ខាងក្រុម Watford តែគាត់នៅក្រោមអ្នកចាំទីប៉ុន្តែគាត់នៅលើខ្សែការពារម្នាក់បានថាម្នាក់បើសិនជាពីរនាក់គាត់អីដែរបាទម្នាក់ហ្នឹងដូច ដូចតែចាំទីចឹងបាទដើរទួតដូចតែចាំទីចឹងវាធ្វើឲ្យបាល់គឺ offside ហើយបើបាល់ offside បើថា Uba វិញគាត់សុទ្ធចូលមកអត់ offside ទេបើថា Uba វិញគាត់នៅលើតែចាំទីរបស់ខាងក្រុម Watford បាទបាទចឹងខ្សែការពារមួយក្រុមហ្នឹងគឺគេដើរទួតទីដូចអ្នកចាំទីចឹងបាទអឺប៊ូកាយ៉ូសាកាហ្នឹងនៅក្រោមបន្ទាត់ខ្សែការពាររបស់ Watford អញ្ចឹងអ្នកចាំទីរបស់ Watford ហ្នឹងគឺដូចខ្សែការពារអញ្ចឹងបាទគឺគេឡើងគិតអ្នកចាំទីហើយបាទគិតជាកីឡាកររបស់ Watford ហើយ បុគ្គលិកសាការនៅក្រោមបាទក្រោមបាទចឹងគឺអត់ផ្សាយបាទអានេះហើយបាទគឺដែលធ្វើឲ្យអាសនលគឺគាត់មានក្របតែមួយក្របបើមិនវាកន្លែងហ្នឹងគឺអត់អបសាយទេបើអាសនលដាក់ពីរក្របមិនចឹងលោកបាយជាតិ3ដងបាទសម្រាប់ឧបាមេយ៉ាងលើកហ្នឹងម្ដងហើយបាទបាទខូចអាកាសសុទ្ធចូលម្ដងហើយពេលនឹងទៀតចូលទៀតពេលនឹងទៀតចូលទៀតបើឧបាមេយ៉ាងបាទហើយភាសាទៀតកន្លែងអឺ អូនីហ្គាតគាត់សុទ្ធទៅបាល់ហ្នឹងអស់ហើយបាទអស់អ្នកកម្មអស់អ្នកចាំទីអស់បាល់ហ្នឹងរត់តម្រង់ទៅទីអញ្ចឹងបាទហើយអ៊ូបាវីយ៉ាហ្នឹងគាត់ឈរនៅក្នុងតំបន់ offside ហើយគាត់ទៅថែមបាល់ហ្នឹងមួយជើងទៀតបើគាត់មិនថែមបើគាត់គាត់ទៅឈរមើលហ្នឹងអត់អីទេចាំឡងទៅវិញញ៉ាំថែមអីអត់ទេអត់គាត់សុកចិត្តទៅថែមទៅអត់តែបាល់ហ្នឹងបើលោកបៃសឺគាត់ថាបើគាត់មិនថែមចូលអត់បាល់ហ្នឹងចូលចូលបាទអស់អស់កីឡាករខាងអស់ហើយបាទគាត់ថាបាល់ហ្នឹងរត់រត់ទៅតម្រង់ចូលទីហើយហើយគាត់ទៅថែម ថែមធ្វើឲ្យ offside បាទបាទឧបាមួយយ៉ាងថ្ងៃសៅរ៍នឹងចង្រៃមែនបាទចាំមិញបងប្អូនសួរខមមិនថាស្លាប់ស្ដាំការបង្ហើរក៏ល្អដែរបាទមិញខ្ញុំនិយាយតែអង់គ្លេសទេបាទមាន Race Jam បាទមាន Arnold ហើយនឹង Walker បាទអីទៀតលោកបាយជាតិចង់អួតពី Arsenal បាទអួតឆ្លើយខមមិនបងប្អូនខ្លះបាទបាទ Zavi បាទអូច្រើនពេកហើយ update Zavi បាទ Zavi ឥឡូវគឺប្រកាស official ផ្លូវការហើយបងប្អូនអរគ្នាបាទធ្វើជាគ្រូបង្វឹកបាទរបស់ AC Barcelona តាមពិត គាត់សល់កុងត្រា2ឆ្នាំទៀតបាទជាមួយនឹងក្លឹបអាសាត នៅកាតាតែគាត់មិនអាចទ្រាំមើលបាសេឡូណាបាទគឺលេងអត់គ្រូអញ្ចឹងគាត់ក៏សម្រេចចរចាមួយក្លឹបបង់លុយប្រហែលលាននឹងចេញកប៉ាល់ខ្លួនឯងទៀតដូចជា4 5លានបាទឲ្យទៅតាមកិច្ចសន្យាដែលសល់កុងត្រារយៈពេល2ឆ្នាំទៅក្លឹបអាសាតអញ្ចឹងក៏ផ្ដាច់កុងត្រាមកធ្វើជាគ្រូបង្វឹកបាទរបស់ក្រុម SC Barcelona បច្ចុប្បន្នផ្លូវការហើយបាទ